លុំពីនឹងស្រឡាញ់គ្នាយូរយូរទៅគង់តែអងចិត្តដោយសារតែមានអ្នកទី3ធ្វើឲ្យយើងឆ្លោះគ្នាជារៀងរាល់ថ្ងៃឆ្លងយូរយូរទៅគង់តែប្រែជានាងដតីវ័យវ័យក៏ត្រូវបាញ់ចប់ដោយ សាតែបងជាមនុស្សសាវ៉ាច្រឡំដៃឆាតទៅអូនច្រឡំថាយើងជាសងសាច្រឡំថាពួកយើងមិនតន់បែកគ្នាឲ្យបងសុំតោណាពុំ ដែលចូលចិត្តទៅរំខានអូន ភ្លេចថាពួកយើងបែកគ្នាយូរហើយអោសងសាអើយតើធ្វើយ៉ាងណាទៅបង ភ្លេចអូនបានបើចិត្តមួយនឹងនៅតែគិតគ្រប់រឿងសាងរੂ បងដឹងថាបងតែងតែធ្វើអូនឈឺចាំឈឺស្ទើរស្ទើរស្លាប់ក៏ព្រោះបងមេអ្នកទី3ពីពេលនេះតទៅបងសន្យាថានឹងមើលថែថ្លៃតើយើង អាចត្រូវគ្នាវិញបានទេ ច្រឡំដៃឆាទៅអូនច្រឡំថាយើងជាសងសាច្រឡំថាពួកយើងមិនតន់បែកគ្នាឲ្យបងសុំតណាពុំងារដែលចូលចិនទៅរងខានអូនភ្លេចថាពួកយើងបែកគ្នាយូរហើយអោសងសាអើយតើធ្វើយ៉ាងណាទៅបងភ្លេចអូន ចិត្តមួយនាងនៅតែគិតគ្រោះរឿងសារោ